នៅស្រុកនេះពេលដែលយើងអត់ការងារធ្វើហើយយើងសុំលុយគេស៊ីបាទតើយើងត្រូវធ្វើអីខ្លះទៅបានលុយនឹងយកមកស៊ីបាទ Good morning បងប្អូនអរុនសួស្តីបាទពីខ្ញុំខ្មែរ Simple Life ព្រឹកនេះបងប្អូនមេឃវាសទុំបាទ មើលមេឃអត់មានថ្ងៃសោះងឹតឈឹងសពពកបាទបាទវីដេអូនេះបាទព្រឹកនេះបាទខ្ញុំចង់និយាយពីតើអ្នកស៊ីលុយគេ នៅស្រុកនេះពេលដែលយើងអត់ការងារធ្វើហើយយើងសុំលុយគេស៊ីបាទតើយើងត្រូវធ្វើអីខ្លះទៅបានលុយនឹងយកមកស៊ីបាទ ហើយអ្នកដែលស៊ីលុយលាត់នៅស្រុកនេះបងប្អូន គឺវាមាន វាបែងចែកចេញជាចំណែកផ្សេងផ្សេងគ្នាបាទក៏ប៉ុន្តែថ្ងៃនេះខ្ញុំចង់តែនិយាយតែពីអ្នកដែលអត់ការងារធ្វើទេ តែនៅស្រុកនេះអ្នកស៊ីលុយរត់វាបែងចែកចេញជា ចំណែកច្រើនណាស់ដូចជាកូនក្មេងនៅរៀនក៏ស៊ីលុយរត់ដែរ ហើយអ្នកមីម៉ាយមើលកូននៅផ្ទះក៏ស៊ីលុយរត់ដែរហើយនឹងតាចាស់ចាស់ក៏ស៊ីលុយរត់ដែរហើយនឹងជនពិការក៏ស៊ីលុយរត់ដែរក៏ប៉ុន្តែវាបែងចែកចេញជា ចំណាយចំណាយបាទថ្ងៃនេះខ្ញុំចង់និយាយតែពីអ្នក ស៊ីលុយរត់ដែលអត់ការងារធ្វើទេបាទព្រោះនិយាយទាំងអស់សម្បាននេះច្រើនណាវាញអូខេនៅប្រទេសអូស្ត្រាលីពេលយើងអត់ការងារធ្វើយើងទៅសុំលុយរត់យកមកស៊ីបាទមិនយកមកស៊ីទេយកមកទិញស្អីស្អីលុយហ្នឹងទិញទិញស្អីស្អីញ៉ាំបាទមិនយកលុយមកស៊ីទេខុសបាទ នៅពេលដែលយើងគ្មានការងារធ្វើយើងទៅទៅកន្លែងមួយគេហៅថាបាទ centering បាទអ្នកគ្រប់គ្រងអ្នកដែលគ្មានការងារធ្វើហើយគេឲ្យលុយបាទគេឲ្យលុយយើង តែយើងត្រូវមានគេហៅថាលក្ខន្តិកៈជាមួយគេសញ្ញេទៅតញ្ញេចុះលក្ខន្តិកៈជាមួយគេ បើសិនជាយើង មិនបានធ្វើអីមួយដែលគេដាក់ឲ្យធ្វើនៅក្នុងលក្ខន្តិកៈហ្នឹងទេ បាទគេនឹងផ្ដាច់លុយយើងភ្លាមបាទនឹងនឹងអញ្ចឹងបើសិនជាយើងធ្វើតាមគេបាទលុយបានមកស្រួលបាទបើសិនជាមិនធ្វើតាមគេទេលុយបានមកទាំងពិបាកបាទតាំងគេតាំងយើងបងប្អូនគិតមើលទៅគេមិនមែនឲ្យ លុយយើងស៊ីហើយឲ្យយើងដេកស៊ីស្រួលទេតើតែធ្វើអ្វីមួយឲ្យគេ ទៅ បានលុយហ្នឹងមកញ៉ាំ ធ្វើការក៏អញ្ចឹងដែរដូច្នេះបាទខ្ញុំនឹងរាយរាប់បាទពេលដែលយើងស៊ីលុយរត់បាទបងប្អូនយើងត្រូវទៅចុះឈ្មោះនៅតែហៅថា job network ដើម្បីរកការងារធ្វើហើយយើងត្រូវទៅជួបគេ តាមពេលកំណត់ដែលគេដាក់ឲ្យយើង អូខ្ញុំឧទាហរណ៍ដែលថាពីអាទិត្យត្រូវទៅជួបចប់ network ម្ដងចប់ network នេះគឺកន្លែងបាទចង់បញ្ជាក់ចប់ network នេះគឺកន្លែងដែលគេរកការងារឲ្យយើងធ្វើកន្លែងហ្នឹងគេរកការងារឲ្យយើងធ្វើតែយើងទោះបីយើងធ្វើមិនធ្វើក៏ត្រូវតែទៅជួបគេសិនដែរបាទបើការងារហ្នឹងយើងមិនចង់ធ្វើមិនសមនឹងយើងឬមួយក៏ យើងមិនអាចធ្វើបានក៏ត្រូវទៅជួបគេ ដែរពេលដែលគេហៅទៅបាទអត់មិនបានទេ តែអត់គឺយើងត្រូវអស់លុយហើយបាទអស់លុយស៊ីព្រាមព្រោះយើង មិនបានបំពេញភារកិច្ចដែលគេដាក់ឲ្យបាទហើយបងប្អូនអ្នកស៊ីលុយរត់នៅស្រុកនេះគឺក្នុង2អាទិត្យបាទគេបើកលុយម្ដង2អាទិត្យបើកលុយម្ដងហ្នឹងគឺបាន 520ស៊ីលុយរត់បងប្អូនវាវាស្រួលមិនធ្វើការក៏ប៉ុន្តែបងប្អូនមិនមែនថាយើងអាចទិញអីក៏បាននោះទេបាទពេលដែលយើងស៊ីលុយរត់យើងមិនអាច ទិញអ្វីអ្វីបានតាមចិត្តទេព្រោះយើងស៊ីលុយរត់បើយើងទិញតាមចិត្តគេគេដឹង ទិញឡានឧទាហរណ៍ថាទិញឡានល្អល្អអញ្ចឹងគេដឹងថាយើងនឹងបានលុយពីណាមកស៊ីតែលុយរត់សោះហើយហេតុអីបានមានលុយទិញដល់ឡានថ្លៃថ្លៃជីបាទអ្នកដែលស៊ីលុយរត់គឺមិនអាចទេបាទអញ្ចឹងឯងបាទអ្នកខ្លះបងប្អូនគឺនៅស្រុកនេះខ្ញុំមកនៅស្រុកនេះ30ឆ្នាំហើយ អ្នកខ្លះមិនដែលធ្វើការអីទេស៊ីតែលុយវត្តទេបាទខ្មែរយើងក៏មានដែរអាស៊ីយើងគឺច្រើនហ្មងព្រោះអីព្រោះគេអាចស៊ីទៅវាគ្រប់មិនដូចពួកពួកជនជាតិវាពួកជនជាតិវាវាស៊ីអត់គ្រប់ទេវាពួកវាវាចាយហើយវាអត់ចេះមិនសមចាយដូចអាស៊ីយើងទេអាស៊ីវាចេះមិនសមចាយណា បានឲ្យវា100វាចាយទៅ50ឯងបន្ទុក50ហើយតែ ពួកវាអត់ទេឲ្យ100មកចាយ200ចាយអស់បានគិតទៀតបើថានៅតែមានលុយគឺវាវាអត់ຕົកទេបាទដោយគេថាអញ្ចឹងលុយផិនយើងលុះត្រាតែយើងនឹងចាយហើយបើចាយមិនទាន់បានចាយទេលុយហ្នឹងមិនមែនផិនមិនមែនផិនយើងទេហ្នឹងហើយពួកវាគិតអញ្ចឹង បានប៉ុណ្ណាគឺស៊ីប៉ុណ្ណឹងអត់គិតថ្ងៃស្អែកទេ បាទវាគិតតែថ្ងៃហ្នឹងទេបាទដល់ដូច្នេះហើយបានពួកវាមិនដែលស៊ីលុយគ្រប់ទេមានតែខ្វះទោះបីវាធ្វើការរោងចក្របានលុយច្រើនក៏វាមិនដែលស៊ីគ្រប់ដែរបើកលុយថ្ងៃពហោះថ្ងៃអង្គារអីអស់ខ្ទេចអស់ចូលផាប់ផឹកស្រា ទិញមកផ្ទះផឹកអត់ឆ្ងាញ់ទៀតព្រោះអត់មានអ្នកណាគេញ៉ែនៅក្នុងដល់អញ្ចឹងចូលផាប់ផឹកឆ្ងាញ់មានពួកម៉ាក់ពួកភឿនទៅខ្ទេចតែចង់អាទិត្យហ្នឹងខ្ទេចខ្ញុំយកឲ្យមើលតែមើលវាស៊ីមើលវាដកស្មៅបងប្អូនបាទស៊ីខ្ទេចស៊ីខ្ទីអស់ហើយអានេះសេកបាទ យើងមកស៊ីអាផ្កាចឹកផ្កាទម្លាក់អស់នេះនេះដល់លើហ្នឹងបាទបាទថ្ងៃនេះបងប្អូនវីដេអូនេះបាទសន្មតថាបញ្ចប់ត្រឹមនឹងបញ្ចប់ជាមួយអាសត្វសេកអស់នេះបាទហ្នឹងនៅវាលនេះសេកច្រើនណាស់បងប្អូនពេញវាបាទបាទវាមកស៊ីស្មៅទោះ ចិត្តដល់ខែវាត្រឡប់ទៅផ្ទះវិញហើយបាទវាមកនេះថាខែក្តៅហើយឥឡូវវាចូលដល់ខែត្រជាក់វាចិត្តទៅផ្ទះវាវិញបាទវីដេអូនេះមិនបងប្អូនអរគុណបងប្អូនច្រើនហើយសូមបាទបញ្ចប់វីដេអូនេះត្រឹមនេះអាថ្ងៃក្រោយជួបគ្នាទៀតបាទវីដេអូអីមិនដឹងទេ បាទមើលអ្នកសេកច្រើនមែនតើវាបោចឆ្មៅខ្ទេចខ្ទីស៊ីអស់លបើកខ្ទេចលបើកខ្ទីបាទបងប្អូនបាទបើអញ្ចឹងបាទ អរគុណបងប្អូនច្រើនដែលបានចូលបាទមើលដល់កលៈនេះបាទទីបំផុតនេះបាទបាទអញ្ចឹងបាទម្ដងទៀតបាទអរគុណច្រើនណាស់បាទបាយបាយបាទបាយបាយ